បន្តទៅទៀតអឺម pen camera តាមបទពិសោធន៍ព្រះអង្គផ្ទាល់ការទប់ស្កាត់ឬលះកិលេសលោភៈទោសៈមោហៈដោយរបៀបណា ពិសេសថ្ងៃនេះខ្ញុំកណាធ្វើការផងស្ដាប់ធម៌ធម្មទេសនាព្រះអង្គផង នៅកូរ៉េពិសេសត្រង់ចំណុចលោភៈคลายជារាគៈនិងคลายជាផ្សេងផ្សេង ពាក្យថាលះគ្រាន់តែជាពាក្យប្រើដើម្បីឲ្យស្ដាប់គ្នាបានក៏ប៉ុន្តែធាតុពិតគ្មាននរណាម្នាក់មានសមត្ថភាពលះវាទេសំបីប្រពុតក៏មិនទៅលះលោភៈនៅទោសៈមោហៈនឹងក្នុងនាមជាប្រពុតនឹងដែរព្រះរហន្តនឹងដែរ ប៉ុន្តែតួកុសលទេតាណាតួដូចសອບមួយ នៅក្នុងនឹងទេតា ដែលវាទៅទៅលះឥឡូវអាត្មាឧទាហរណ៍ថាគិលេសដូចជា virus ដែលវារំខាននៅក្នុងកុំព្យូទ័រយើងចឹងអញ្ចឹងដើម្បីឲ្យបាត់នៅ virus ហ្នឹងយើងត្រូវធ្វើម៉េចត្រូវ install antivirus កម្មវិធីមួយហៅថាកម្មវិធីកម្ចាត់មេរោគ virus រួចទៅឲ្យវា run scan ទៅឲ្យវា scan កម្ចាត់មេរោគទៅយើងសួរថាយើងនេះយើងដែលមានកុំព្យូទ័រហ្នឹងយើងមានស្អីទៅកម្ចាត់ virus ហ្នឹងអត់ទេយើងមាន ត្រឹមតែបង្កើនការឱកាស យ៉ាងណាឲ្យដឹងថាតើធ្វើយ៉ាងណាដើម្បីបង្កើតបញ្ចូលកម្មវិធីហ្នឹងឲ្យទៅ scan ព្រោះនៅពេលដែលវាទៅចាប់មេរោគហ្នឹងវាទៅទៅ scan ចាប់មេរោគមិនមែនយើងអ្នកចាប់ទេ គឺជាកម្មវិធី គឺជាកម្មវិធីមួយទៀតជាសោះមួយទៀតវាទៅចាប់អញ្ចឹងលោភៈលោភទោសៈមោហៈហ្នឹងវាជាជាប្រភេទនៃ virus ផ្លូវចិត្តរបស់យើងហ្នឹងណាអអហើយ ធម៌ដែលអាចទៅលះលោភៈទោសៈមោហៈបានហ្នឹងគឺអលោភៈអទោសៈអមោហៈដែលដូចជា antivirus ហ្នឹងចឹងចុះយើងមានទូនាទីធ្វើអីថាយើងយើងហ្នឹង គឺធ្វើយ៉ាងណាបង្កលក្ខណៈឲ្យអលោភៈអទោសៈអមោហៈហ្នឹងបាន install នៅ ក្នុងចិត្តរបស់យើងឃើញទេបញ្ចូល soft ធ្វើយ៉ាងណា ដើម្បីឲ្យកុសលធម៌ហ្នឹងវា install នៅក្នុងចិត្តរបស់យើង អញ្ចឹងនៅពេលដែលកុសល ជាសោបណៈចេតសិកអីទាំងអស់ហ្នឹងវា install នៅក្នុងចិត្តហ្នឹងហើយវា scan កិលេសវាមានតួនាទីរបស់វាអញ្ចឹងវា scan កិលេសមកអញ្ចឹងសួរតែយើងអ្នកលះកិលេសថាអត់ទេកុសលហ្នឹងវា scan កុសលហ្នឹងវាវាវាវាកំចាត់វាកំចាត់នៅអឺកិលេសដែលដូចជា virus ហ្នឹងអញ្ចឹងឃើញទេ អញ្ចឹងយើងត្រូវដឹងថាចុះអីជាតួហេតុឲ្យតួកុសលនឹងកើតគឺការស្ដាប់ត្រូវរៀនត្រូវពិចារណាត្រូវសែបគប់ត្រូវជាដើមសុទ្ធតែជា បច្ច័យដែលធ្វើឲ្យកុសលធម៌នឹងកើតណាដល់កុសលធម៌នឹងកើតវាទៅលះអកុសលធម៌អត់មានយើងឯណាទៅលះទេអត់ទេកុំឲ្យធ្ងន់តែគិតថា តើយើងត្រូវលះកិលេសដោយវិធីណាអានឹងដាក់ទម្ងន់មួយទៀតដាក់ទម្ងន់មួយទៀតកាន់តែធ្ងន់ទៀតពួកដែលយល់ថាមានខ្លួននឹងស្អីគេទឹកថែហ្នឹងមានណាបន្ថែមទឹកថែនឹងមួយទៀតអេប្រហែលលោកគ្រូប៉ុណ្ណឹងឯងលះមិនបានមិនអញជាគ្រូកែលះមិនបានអាហ្នឹងមានអ្នក មួយទៀតលះអត់បានទេលោកគ្រូនឹងលះអត់បានទេតែប្រកាន់អញថាជាគ្រូធរហ្នឹងកលេសកាន់តែខ្លាំងបាត់អេ នឹងចឹងវាអត់មាន គ្រូធោសិស្សធោអីទេ ដោយមែនតែនវាអត់មានទេនៅក្នុងចិត្តនឹងវាមានតែ4ជាតិនឹងមានកុសលអកុសលវិបាកកិរិយាតែប៉ុណ្ណឹងក្នុងគ្រូក៏ប៉ុណ្ណឹងក្នុងសិស្សក៏ប៉ុណ្ណឹងអញ្ចឹងគ្រាន់តែថាខណៈណាដែលកុសលកើតរឿយរឿយញឹកញឹកញយញយកិលេសនឹងវាកើតអត់សូវបានប៉ុណ្ណឹងហើយបើថាកុសលនឹងវាកើតជាប់គ្នារហូតកុសលនឹងកាន់អកុសលឬក៏កិលេសនឹងវា ឱកាសនៃការកើតហ្នឹងកាន់តែតិចទៅតិចទៅតែប៉ុណ្ណាពូធေါ်វាអ្នកធ្វើតួនាទីសត្វលោកអត់មានធ្វើតួនាទីណាអត់ផងនឹងចឹងដូច្នេះដោយព្រះបរមគ្រូត្រាស់ថាសុសូសាំងលភតេបញ្ញាំងណាការស្ដាប់ដោយល្អរមែងកើតបញ្ញាហើយវាមិនមែនកើតបញ្ញាហីទេតួបញ្ញា វាតលះណាលះកិលេសណា ព្រោះតួបញ្ញាកើតមួយកុសលហ្នឹងហើយពុទ្ធជននេះបញ្ញាអត់កើតមួយកិរិយាទេអត់ទេក្នុងវិថីជីវិតធម្មតាហ្នឹងរឿងក្នុងវិបាកយើងមិនបាច់និយាយទេអាហ្នឹងវាអត់មានធ្វើតួនាទីលះអីប៉ុន្តែសម្រាប់ជាម្នាក់ចិត្តមានន័យថាចិត្តដែលមានកម្លាំងឲ្យនិយាយឲ្យគិតឲ្យធ្វើនេះណាខណៈណាដែលបញ្ញាកើតឡើងបញ្ញាមានតួនាទីលះទាំង អកុសលទាំងអស់នឹងមិនឲ្យកើតឡើងដោយខណៈខណៈអញ្ចឹងធ្វើយ៉ាងណានោះធ្វើយ៉ាងណាធ្វើទៅឲ្យតែកុសលនឹងចម្រើនឡើងឲ្យតែកុសលចម្រើនឡើងលោភៈទោសៈមោហៈនោះគ្មានវត្តមានទេ ពីព្រោះអីពីព្រោះនៅក្នុងហតយៈវត្ថុហ្នឹងវត្ថុជាទីអាស្រ័យរបស់ ចិត្តហ្នឹងជាពិសេសគឺរបស់មនោទ្វេរវិធ័យចិត្តហ្នឹងវាមិនអាច ទទួលម្ដងទាំងពីរទេมันអាចទ្រួចិត្តម្ដងទាំងពីរកុសលផងអកុសលផងទេបើអកុសលកើតកិលេសកើតគ្មានវត្តមានកុសលទេគណៈណាកុសលកើតឬក៏ចិត្តជាបុណ្យនឹងកើតអត់មានវត្តមានបាបទេឃើញទេអញ្ចឹងវាជា ការចម្រើនភាវនាដែលហៅថាភាវនាមយៈប៉ុនហ្នឹងគឺចម្រើនឲ្យប៉ុនហ្នឹងមានឱកាសកើតរឿយរឿយរឿយរឿយរឿយរឿយដល់ប៉ុនហ្នឹងកើតរឿយរឿយរឿយរឿយរឿយអាកលេសហ្នឹងវាអស់រឿយរឿយរឿយរឿយដែរអ្នកទៅស្ដាប់ព្រះសម្មាសម្ពុទ្ធហើយអស់កិលេសអត់មានតាំងចិត្តថាអញទៅកំចាត់កិលេសទេណាអត់ទេណាសាវកដ៏ច្រើនដែលគិតថាអញទៅកំចាត់លោភៈទោសៈមោហៈឯងដែរណា ហ្នឹងអត់ដែររបៀបដូចថាសត្វនឹងនៅតែក្នុងរូងលងឹតយូរហើយស្ទាបស្ទាបមានភ្នែកដែរតែមិនដែលមានពលឺអីទេតែព្រមនៅអញ្ចឹងណាប៉ុន្តែគប់ជួន ទៅជួបមនុស្សម្នាក់អុចប្រទីបឡើងភ្លឺអស់លងឹតទៅ តែម្ចាស់ខ្លួនហ្នឹងដើរគិតថាចង់ចង់ឲ្យភ្លឺអីផងប៉ុន្តែមានពលឺបើឃើញព្រោះមានភ្នែកស្រាប់ណែហ្នឹងដែលព្រះសម្មាសម្ពុទ្ធថាប្រោសអ្នកមានអបនិស្ស័យព្រះអង្គអ្នកអុចពលឺណាបំភ្លឺឡើង អ្នកមានអបនិស័យដូចអ្នកមានភ្នែកស្រាប់កាលណាពីមុនវាអត់មានអ្នកអំភ្លឺវានៅក្នុងទីងងឹតអញ្ចឹងណានៅក្នុងទីងងឹតអញ្ចឹងទៅវាមិនឃើញអីទេបើកភ្នែកក៏មិនឃើញដែរដល់ភ្នែកវាមានស្រាប់អាភ្នែកមានស្រាប់ដូចអ្នកមានឧបនិស្ស័យនឹងអញ្ចឹងហ្នឹងហើយអឺអឺ ហ៊ុនសុខជាឃើញផ្ញើមកច្រើនដងហើយ លើអាត្មាអានឲ្យបន្តិចនឹងខ្ញុំកណាសូមមកស្កាយសពគ្រប់មកសម្រាប់សប្តាហ៍មុនមុនសំណេរមិនដល់ម្ចាស់គ្រូអូបែបខ្លាចមកមិនដល់ហ្មងបានផ្ញើមកច្រើនដង ម៉ែ copy ទុកតាំងពីដើមដែរតែគិតថាទុកក្រោយគេបន្តិចទៅព្រោះយើងជាអឺជាជាជាទស្សនិកជនប្រចាំរាត្រីថ្ងៃសុខហើយអឺទី1ធោពីរយ៉ាងហេរិសេចក្តីខ្មាស់បាបសេចក្តីខ្មាស់បាប ខ្មាស់យ៉ាងម៉េចខ្មាស់ មានពេលខ្លះលោកប្រើពាក្យថាខ្ពើមអញ្ចឹងខ្មាស់ឬក៏ខ្ពើមប្រើពាក្យខ្ពើម ត្រូវជាងខ្ពើមបាបខ្ពើមមកបាបហ្នឹងបាបខ្លួនឯងលោកឧបមាដូចជាដុំដែកមួយដែលប្រឡាក់លាមកហើយយើងខ្ពើមយ៉ាងយើងអត់ចង់កាន់ទេហ្នឹងដល់អតបៈសេចក្តីខ្លាចអតបៈសេចក្តីខ្ពើមបាបអោ ប្រែយ៉ាងអត់ត្រូវឯងអតបៈខ្លាចវិញខ្លាចបាបនឹងខ្លាចឬក៏ស្អប់នឹងបើហេរិខ្លាចឬខ្ពើម ប្រែបានពីរហ្នឹងណាអើសំទោសខ្ពើមឬខ្មាស់រង្គៀសដល់ទៅអតបៈនេះខ្លាចញញើតញញើតបាបហ្នឹងហ្មង លោកឧទាហរណ៍ដូចដុំដែកដដែលប៉ុន្តែវាឆេះភ្លើងមួយថ្ងៃឡើងក្រហមច្រាលអញ្ចឹងមិនមិនចង់ប៉ះទេមិនហ៊ានប៉ះទេប៉ុន្តែថាខ្មាស់ខ្ពើមបាប ហើយនឹងខ្លាចបាបហ្នឹងបាបរបស់នរណានឹងខ្ពើមឬក៏ស្អប់ហ្នឹង គឺស្អប់ខ្ពើមបាបក្នុងចិត្តខ្លួនឯងទេមិនមែនទៅខ្ពើមបាបក្នុងចិត្តគេទេនឹងនិយាយរួមថាស្អប់ទុច្ចរិត ខ្លាចទុច្ចរិតប៉ុន្តែសពថ្ងៃអាត្មាមើលមនុស្សយកមកបំលែង ពាក្យហ្នឹងទៅស្អប់តែគេធ្វើអាក្រក់ប៉ុន្តែអាក្រក់ក្នុងចិត្តនេះអត់អត់ស្អប់ទេអត់ខ្ពើមេឃើញទេនឹងយល់ច្រឡំបើអានឹងវាជាធម្មតាទេឧទាហរណ៍ថាយើងខ្ពើម ស្អីដែលប្រឡាក់មុខណា បើយើងខ្ពើមស្អីដែលប្រឡាក់ក្នុងមុខយើងយើងអាចមានមុខនឹងស្អាតឡើងវិញយើងលាងវាចេញតែបើគ្រាន់តែខ្ពើមមិនទិលទៅប្រឡាក់ក្នុងមុខគេ មុខយើងប្រឡាក់ដែរវាអត់បានស្អាតទេយើងខ្ពើមតាមមុខគេណាមុខខ្លួនយើងយើងខ្ពើមតែអញ្ចឹងឬក៏ដូចមាត់អញ្ចឹងបើយើងជាស្អុយតែមាត់គេអត់គិត ពីក្លិនមាត់ខ្លួនឯងច្បាស់ណាស់ថា យើងអាចទៅប្រាប់គេនោះមាត់ឯងស្អុយគេអាចដឹងខ្លួនណាប្រាប់គេគេអាចដឹងខ្លួនណាគេដោះមាត់គេស្អាតមាត់គេទៅឯងនេះក្លិនជាប់ច្រមុះនេះអត់ដឹងនៅស្អុយងោងនៅនឹងទៅទី2ធរសា នៅអ្នកប្រព្រឹត្តធម៌ធម៌ដែលគេប្រព្រឹត្តល្អហើយ រមែងនាំមកសុខមកបកលឲ្យ ធរសាអ្នកប្រព្រឹត្តធរហ្នឹងគឺកុសលធរគ្រប់យ៉ាងហ្នឹងឯងហើយសុខដែលវាកើតឡើងហ្នឹងគឺសុខនៅពេលប្រព្រឹត្តហ្នឹងហើយប៉ុន្តែពាក្យហ្នឹងនៅពេលណាដែលយើងស្ដាប់យើងចេះតែរងចាំស្អីផ្សេងដែលខុសពីសុខដែលប៉ុនកំពុងផ្ដល់ឲ្យ តាមពិតកុសលដែលកើតឡើងនឹងបានផលិតសុខជាស្រេចទៅហើយប៉ុន្តែមនុស្សអត់យល់ថាប៉ុនកំពុងឲ្យសុខទៅទៅប្រាថ្នាយកអាស្អីដែលមិនមែនប៉ុនទៅវិញរាល់ថ្ងៃហ្នឹងណាអញ្ចឹងវាទល់តែ យើងយល់ពីធម៌ល្អដែលជាទូកុសលធម៌ហ្នឹងកុំមើលទៅលើសកម្មភាពកុំលើកុំមើលទៅលើទ្រង់ទ្រាយកុំលើទៅកុំមើលទៅលើ ពាក្យសម្ដីគឺត្រូវមើលទៅលើតួធរតែហ្មងឧទាហរណ៍នៅពេលដែលយើងខឹងនរណាម្នាក់ តែខឹងចាស់វាគ្រប់ក្រិតមើលឆាប់ដឹងខឹងនឹងកម្មករម្នាក់ចាស់ធ្វើការក្រោមបង្គាប់របស់យើង យើងប្រើទៅគ្នាធ្វើអត់សូវបានល្អឯងខឹងមកខឹងនឹងកើតទុកហើយណាចិត្តពេលហ្នឹងជាទុក្ខវេទនាជាតោមនស្សវេទនាកើតទុកហើយណាខណៈហ្នឹងកើតទុកហើយណា បែរទៅធ្លាក់នរកអីណាធ្លាក់នរកក្នុងក្នុងចិត្តហ្នឹងកំពុងក្តៅចិត្តហ្នឹងកាត់ទុកហើយមិនមែនសុកទេពេលហ្នឹងបើមិនបើមិនជឿពិនិត្យមើលតើបើមិនកាត់ទុកមែនព្រោះខុសចិត្តអញហើយ មានសុកណាទៀតតាមតែចិត្តវាខឹងវាក្រោតចង់តែជេអាលងងអាលងឹតអីអញ្ចឹងណាបើភ្លើណា អីអីទៅបានម៉ាត់ពីរម៉ាត់ធូរបន្តិចប៉ុន្តែម៉ាត់ពីរម៉ាត់ធូរហ្នឹងមិនមែនធូរល្អទេធូរដូចឡានបាយកង់អញ្ចឹងវាមិនមែនធូរតាមវ៉ាល់ណាអាធូរតាមវ៉ាល់របស់វាអត់អីអត់បែកទេប៉ុន្តែយើងខឹងខ្លាំងជេបចោឲ្យវាធូរពោះហ្នឹងអត់មានអត់មានធូរស្រួលទេធូរបែកអាហ្នឹងធូរបែកពោះទេបែកទៅធូរតែពោះហ្នឹងអាប៉ោងប៉ោងប៉ោងប៉ោងបែកភុចធូរប៉ុនធូរបែកអាហ្នឹងបែកកម្មបត្តិជេហ្នឹងមក ហ្នឹងហើយប៉ុន្តែស្រាប់តែយោនិសោមនសិការៈហ្នឹងគិតថាអាចមកពី គ្នាទទួលព័ត៌មានមិនបានត្រូវអាចមកពីអញមិនបានបញ្យល់ឲ្យបានល្អល្អន់ឃើញអាចឃើញជាកំហុសរបស់ខ្លួនឯងពិចារណាថាយោនិសោមនសិការៈកើតឡើងហើយម្យ៉ាងទៀត បើ គ្នាវាចិត្តតែឆ្លាតដូចតែអញគិតនោះវាគ្នាមិនមែនមកមកមកឲ្យ អញប្រើទេគាត់តែថាដូចជាកូនដូចហៅមកណែនាំអីត្រឹមត្រូវស្រួលតិចចឹងណាខណៈហ្នឹងចិត្តមេត្តាអនុគ្រោះកើតឡើង ដូចជាកូនយើងផ្ទាល់អីចឹងណាអាកើតចិត្តអណិតចិត្តមេត្តាហ្នឹងយកមកណែនាំក៏ណែនាំដោយធម៌ចឹងដែរខណៈហ្នឹងមេត្តាកើតមេត្តាហ្នឹងតួប៉ុនណាហើយប៉ុនហ្នឹងកំពុងផលិតសុកឲ្យតែយើងអត់ដឹងសុកមិនឲ្យយើងទៅនឹងទៅម៉ាងហ្នឹង ដឹងតិចល្អកឯងមិនឃើញទេចិត្តនឹងតិចលហឹមស្រួលនិយាយស្រួលបនកើតពេលអញ្ចឹងដែលធររសាអ្នករសាធរហ្នឹងឃើញអត់អាហ្នឹងមេត្តាធរហ្នឹងរសាមិនអោយមនុស្សនឹងដេកក្នុងកប់កម្ដៅគឺតោសៈព្រោះអាតោសៈកើតឡើងវាក្ដៅខ្លាំងណាស់ចិត្តហ្នឹងវាក្ដៅណាស់ស្រាប់តែមេត្តាចូលមកចិត្តអតិតៈលហឹមឃើញទេដោះស្រាយកម្ម ស្អីស្អីដោយធូរឃើញឃើញមេត្តាកំពុងតែស្រោចស្របដណ្ដប់ចិត្តយើងនោះឲ្យតិចយ៉ាងស្រួលប៉ុន្តែយើងឯណា ដែលឃើញតម្លៃកុសល កំពុងតែជួយយើងហ្នឹងអត់មានចាំដេកជាតិក្រោយចាំទេសុកដែលបននាំឲ្យហ្នឹងសុកដែលធោះនាំឲ្យហ្នឹងអញ្ចឹងបានដូចលោកអ្នកចម្រើនឈានចម្រើនអីសុកសុកលោកសុកទៅចូលឈានហ្នឹងហើយ ហៅថាសុខវិហារធម៌ព្រំវិហារធម៌ផ្លូវចិត្តរបស់លោកឃើញអត់តែយើងវាមិនយល់អានិយមន័យប៉ុនហ្នឹងឯងធ្វើថ្ងៃនេះនោះទៅដេកចាំជាតិក្រោយអាចារ្យឲ្យពោក៏មិនយល់វិប៉ុនឲ្យសុខមិនដែរនឹងព្រះសម្មាសម្ពុទ្ធត្រាស់ពាក្យហ្នឹងសួរតែយល់បានប៉ុន្មានអ្នកទេសគ្រប់តែគ្នាប៉ុន្តែយល់មែនទេយល់បានប៉ុន្មានអ្នករឿងហ្នឹង បញ្ញញ្ជេបរិសោកយិរាណាបរោះក៏បីធ្វើបន់បញ្ញញ្ជេបរិសោកយិរាកយិរាថេណੰពណពពណੰក៏បីធ្វើបន់នឹងរឿយរឿយណាកយរាថេណੰពណពណੰតំហិឆន្ទាំងកយរាថៈក៏បីធ្វើសេចក្តីពេញចិត្តនៅក្នុងបន់នឹងឯង សុខោបញ្ញសឧច្ចយោការសន្សំបុណ្យនាំសេចក្តីសុខមកឲ្យរឿយរឿយរាល់ខណៈរាល់ខណៈណាថាខណៈបុណ្យកើតនឹងតែមកវាសុខចិត្តវាអត់កើតទុកទេព្រោះទុកទុកគឺទុកវេទនានឹងឯងមានស្អីសត្វលោកយើង ពាក្យថាកើតទុកហ្នឹងគឺទុកវេទនានឹងជួបអបបាកជួបអាតើសចិត្តជួបប្រត់ប្រាស់ស្អីក៏ដោយទាំងអស់ហ្នឹងគឺទុកវេទនាហ្នឹងឯងទុកវេទនាតាមផ្លូវកាយហើយនឹង តោមនស្សវេទនាតាមផ្លូវចិត្តយើងហៅថាទុកទុកហ្នឹងហ្នឹងគឺអានឹងដែលយើងដែលយើងហៅថាទុកទុកណោះហើយសុកសុកដែលយើងទទួលស្គាល់ហ្នឹងគឺ នៅពេលឃ្លាតពីអាទុក្ខវេទនាហ្នឹងឃ្លាតពីអាសោកសៅឃ្លាតពីអាពិបាកចិត្តឃ្លាតពីតឹងចិត្តឃ្លាតពី stress ឃ្លាតពីអីហើយកុសលវាធ្វើឲ្យឃ្លាតពីអាហ្នឹងតួកុសលហ្នឹងវាធ្វើឲ្យឃ្លាតពីសេចក្តីទុក្ខហ្នឹងឃ្លាតពីអាពិបាកចិត្តហ្នឹងឃ្លាតពីអាតឹងចិត្តហ្នឹង អញ្ចឹងបើធ្វើប៉ុនរហូតមកដល់ឥឡូវនេះណាយើងមិនតាន់ទទួលថាមានសេចក្តីសុខអីផងមានន័យថាយើងមិនបានធ្វើប៉ុនទេហ្នឹងហើយអត់បានធ្វើប៉ុនលេងមកធ្វើតែពិធីអីច្រឡំថាធ្វើប៉ុនធ្វើតែពិធីហ្នឹងពិធីនេះពិធីនោះពិធីនេះពិធីនោះរូបភាពនេះរូបភាពនោះ បកកើតនេះ បកកើតនោះណាជាប់ទៅខាងក្រៅអស់លេងសម្រាប់ថ្មអត់មានសង្ស័យអី តិចថាប៉ុននឹងឲ្យផលអត់ទេរហងៃនេះស្មើអត់មានអត់មានសង្ស័យអីសោះហ្មងព្រោះឃើញដល់តួប៉ុននឹងគឺតួកំចាត់ទុកហ្នឹងហ្មងណាតួប៉ុននឹងគឺជាសោះមួយកំចាត់ទុកផ្លូវចិត្តហ្នឹងហ្មងឲ្យតែវាកើតគ្មានទុកអីសូម្បីតែបន្តិចឯងផ្លូវចិត្តហ្នឹងឲ្យតែប៉ុនកើតខណៈណាខណៈនោះឲ្យសុខប៉ុនមែនតែនណាប៉ុនមែនតែនកើតណាមិនប៉ុនពិធីណាមិនប៉ុនរបស់របរឯណា គឺជាតួកុសលចិត្តពិតប្រកបជាតួធម៌ពិតប្រកបដែលកើតឡើងកុសលធម៌នឹងឯងរាល់កុសលធម៌ទាំងឡាយគ្មានសេចក្តីទុក្ខដែលជាលក្ខណៈទុក្ខវេទនានិងទោមនស្សវេទនានៅលេីលំសូម្បីតែបន្តិចឡើយគ្មានទេកុំថាមានខ្លះថាគ្មានបន្តិចគ្មានផងតាមតឹងផ្លូវចិត្តបន្តិចមិនមានផង ក្នុងប៉ុនគណៈប៉ុនកើតតាន តឹងផ្លូវចិត្តសូម្បីតាន់តិចមិនមានផងហ្នឹងហើយប៉ុន្តែគ្រាន់ថាប៉ុនរងៃយើងវាអត់យល់វាអត់យល់ដូចគ្នានឹងយើងដាំបាយឆ្អិនអត់ព្រមទទួលឲ្យឆ្អែតហូបបាយហ្នឹងឯងដូចយើងមិនមិនព្រមទទួលថាអាពេលហូបបាយហ្នឹងឆ្អែតពេលហ្នឹងយើងអត់អត់អត់ទទួលស្គាល់អាហ្នឹងថាជាជាអានិសង្សនៃការហូបទេ ឬក៏កណៈងូតទឹកនឹងតិចពេលនឹងយើងមិនបានទទួលស្គាល់ថាតិចនឹងគឺជាអានិសង្សនៃការងូតទឹកនឹងឯងងូតឥឡូវនោះយើងប្រាថ្នាទៅអាតិចជាតិក្រោយតែ ទឹកកំពុងតែធ្វើកិច្ចរបស់វាឲ្យយើងតិចកាយឥឡូវហ្នឹងឯងប៉ុនចឹងឲ្យតែប៉ុនកើតឡើងព្រឹបចិត្តនឹងតិចលហឹមចិត្តអត់មានក្តៅអីសូម្បីតែបន្តិចទេអត់មានតើអត់មានទាស់អត់មានពិបាកអត់មាន stress អត់មាន បុណ្យនឹង clean ពាក្យបុណ្យនឹងគឺថាចិត្ត clean ហ្មងចិត្តស្អាតហ្មងស្អាតក្នុងនេះគឺអត់កើតទុកតួបុណ្យណាគណៈពេលបុណ្យចំណាំឥឡូវទៅធ្វើកថាធ្វើអីទេបើទៅទៅទៅឆ្លោះគ្នាតោះគ្នាខ្លាចលុយតិចលុយគ្មានបុណ្យស្អីទេអាហ្នឹងសើរឿងទុកតានឹងចឹងចឹងបានថ្មជាបយលហើយបយលទៀតបយលហើយបយលទៀតថាមានពេលខ្លះអ្នកជាសួរមកថា ធ្វើម៉េចទៅកុំឲ្យវាបាក់ចិត្តអាថាធ្វើបុណ្យទៅប៉ិនធ្វើបុណ្យអាហ្នឹងមិនមែនដូច អ្នកធ្លាប់ធ្វើទេមិននិយាយទៅតាមសភាវៈបុណ្យមែនទេដូចគាថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់មិញហ្នឹងអាត្មាជឿជាក់ថាធម្មកថាសឹងទាំងអស់ធ្លាប់និយាយប៉ិនដល់ដល់ពយល់ឲ្យដល់ជំរឿរបស់វាថាអាតួបុណ្យហ្នឹងស្អីគេទេឬក៏ឥឡូវកថាទៀតហើយញោមចូលតិចបានតិចចូលច្រើនបានច្រើនទៀតទៅតារឿងហ្នឹង ហ្នឹងទៅតែរឿងហ្នឹងរឿងធ្វើក៏ធ្វើទៅបើគិតថាបើយើងដាក់ទៅលើតែរឿងហ្នឹងមួយហ្នឹងមែនអត់យល់ទេចឹងបានអាត្មាចិត្តតែចង់ឲ្យអ្នកទាំងអស់គ្នានឹងមាន ពេលរៀនខ្លះបើមិនច្រើនឲ្យបានខ្លះពីពីពីស្អីប៉ុនមែនតែនបាបមែនតែនហ្នឹងគឺចេះតែមហាកុសល8ហើយនឹងអកុសលចិត្ត12មិនចេះឲ្យច្រើនចេះប៉ុណ្ណឹងចុះ ឲ្យយល់ថាស្អីបាបមែនតើស្អីបុណ្យមែនតើយើងឲ្យតែយល់អានឹងច្បាស់ជំនឿថាណានាមកលៀងបាបអីយើងនឹងវាលែងជឿទេហ្មងអ្មេមិនលែងជឿតែវាមានពីណាមកមានសមត្ថភាពលៀងអានេះកើតទុំជាមួយនឹងចិត្តហ្នឹងពូជាប់រាងកាយទៅវាលោជ្រះដូចក្អែលដូចអីដល់តួបាបហ្នឹងដូចតួតោសៈលោភៈមោហៈអឺចំណែនក្តៅ តឹងក្នុងចិត្តហ្នឹងសត្វទូអកុសលនៅក្នុងចិត្តឯនោះមានទឹកស្អីមកលាងជ្រះឃើញទេហើយវាមិនមែនទៅជារឿងមានអ្នករឹងតឹងមិនជឿគេមែនទេអ្នកដែលឃើញសច្ចធម៌ហ្នឹងគឺអ្នកឈប់ជឿគេហ្នឹងតែមកហ្នឹងចង់ក្រោយគឺលែងជឿហ្នឹងមកបើនៅតែជឿគេទេមិនន័យថាមិនតាន់ឃើញឯធនហ្នឹង នឹងចឹងនេះអាត្មាទៅឆ្ងាយបន្តិចហើយថាសំណួរបើពាក់ប៉ុណ្ណាពិបាកចិត្តឲ្យតបាក់ចិត្តមកថាធ្វើប៉ុនទៅប៉ុន្តែកំតន់អាលកាត់សេចក្តីថាអាត្មានិយាយទៅរោពិធីអត់ទេធ្វើប៉ុនទៅ គឺធ្វើយ៉ាងណាឲ្យកុសលចម្រើននៅក្នុងចិត្តហើយកុសលចម្រើននៅក្នុងចិត្តផ្ដើមដោយ សម្មាទិដ្ឋិណា អោយតែមានសមាទិដ្ឋិកុសលកើតរឿយរឿយរឿយរឿយរឿយរឿយរឿយរឿយរឿយហ្នឹងហើយប៉ណ្ណឹងចុះអានទៅទៀតអឺ3ការលើក ស្ទួយអសរសាស្ត្រខ្មែរការរួម គ្នាលើកស្ទួយជាកម្លាំងចលករដ៏មហិមាមិនអាចបំបែកបានសរសេរពាក្យខ្មែរឲ្យបាន ត្រឹមត្រូវមុននឹងយកទៅផុស នៅលើបណ្ដាញសង្គម Facebook អ្នកទាំង lain ក៏ដូចគ្នាសរសេរសំណួរទូលម្ចាស់គ្រូសរសេរឲ្យបាន ត្រឹមត្រូវយើងសរសេរមិនត្រូវ សំណួរក៏ខុសដែរសរសេរខុសនៃខុសគឺ គ្មានន័យនាងខ្ញុំល្ងងណាស់ពុំមែនជាអ្នកចេះដឹងទេប៉ុន្តែ នាងខ្ញុំពិតជាស្រឡាញ់ការសរសេរត្រូវបាទនេះជាសំណូមពរចំពោះអ្នកដែលចូលចិត្តសរសេរឡាតាំង សំនៀងខ្មែរសរសេរចោះឲ្យតែសរសេរត្រូវ បរទេសក៏អានបាន ស្មើនឹងលើក ស្ទួយអសរសាស្ត្រជាតិហើយតើអ្នកស្រឡាញ់ការសរសេរត្រូវ សូមកែទៅ កែមករកត្រូវ ជីវិតមិនវែងទេ យើងរៀនយើងកែដើម្បីយល់ដើម្បីស្ដាងកិលេសស្ដាងតណ្ហា ត្រឹមស្ដាងគឺគ្រប់គ្រាន់ហើយ ខ្លាចតែវាមិនស្ដាង មិនព្រមល្មម5អ្វីទៅជាការរៀនហ្នឹងហើយនឹងឆ្លើយខ្លួនឯងគ្រប់គ្នាទៅណាទី6ភាពជាគ្រូដែលមានគរុកុសលមានន័យដូចម្ដេចគរុកុសលគរុនឹង គ្រូកុសលនឹងគឺជាវិធីសាស្ត្រឬក៏ភាពប៉ិនប្រសពកុសលហ្នឹងគឺអ្នកដែលចេះវិធីសាស្ត្រនៅក្នុងការបង្រៀន ហៅថាអ្នកមានគរុកុសលមិនបរៀនសិស្សមិនចេះបទោសសិស្សមែនទេត្រូវមើលការបរៀនរបស់យើងសាងឡើងវិញ7សិល្បៈជាអ្វីអ្វីជាតម្លៃនៃសិល្បៈចឹងទុកឲ្យអ្នកសិល្បៈអ្នកឆ្លើយចោះឬក៏ តលបកាយយមបកាយអីបានហៅសិល្បៈមែនទេទី8សូមអ្នកស្ដាប់ទាំងឡាយរៀនប្រើពាក្យសង្ឃស័ព្ទឲ្យបាន ត្រឹមត្រូវ ដើម្បី ជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីយល់ត្រូវចុងបញ្ចប់ខ្ញុំកណាតនឹងខ្ញុំសូមអរប្រគុណលោកចាស់គ្រូដ៏ក្រៃលែងវីដេអូមេរៀនចិត្ត ខ្ញុំករណាមើលហើយមើលទៀតការបង្រៀនរបស់ចាស់គ្រូអស្ចារ្យណាស់បច្ចុប្បន្នរៀនចប់ត្រឹមអហេតុកៈចិត្ត18ដួង មិនសូវជាចេះប៉ុន្តែសិស្សខំរៀនសូមគោរពអរគុណចំពោះ អ្នកស្ដាប់ទាំងឡាយសូមនមស្ការលាសូមគោរពលា សូមអនុមោទនាបាទសាធុអឺម ជាង C នេះក៏វែងនេះហ្នឹងអីអាត្មា copy មកដូចអាត្មាជម្រាបចឹងថាអាត្មាឃើញវែងវិញជា copy មកមិនតាន់បានអានទេអញ្ចឹងមិនប្រកបថារាល់សំណួរហ្នឹងសុទ្ធតែអាត្មាឆ្លើយរួចនោះទេឆ្លើយបានតែសំណួរណាដែលឆ្លើយរួចជាង C ជាង C សរសេររៀបរាប់ថាការព្យាយាមនិងសាបគប់ត្រូវ ជាផ្លូវដែលសង្គ្រោះ ចិត្តឲ្យឈ្មោះទៅកាន់កន្លងសមាទិដ្ឋិដ៏ប្រសើរមានសមាទិដ្ឋិមានលំនឹងផ្លូវចិត្តគិតត្រូវ មានប្រយោជន៍ខ្ញុំកណាជាងស៊ីពីកំពង់ធំ សូមប្រាប់ថ្វាយបង្គំចាស់គ្រូពីចម្ងាយបន្ទាប់ពីបានព្យាយាមស្ដាប់ការពន្យល់និងសិក្សាមេរៀនព្រះអភិធម្មកន្លងមកដោយឃើញថា មេរៀនព្រះធម៌សុទ្ធតែសំខាន់ទាំងអស់សម្រាប់ជីវិត បរមត្តធម៌ជាច្រើន ដ៏មានជំរឿប៉ុន្តែអ្នកដែលមានឧបនិស្ស័យទោះមានប្រាជ្ញាតិចតួច ដូចជាកូណាក៏អាចយល់បានខ្លះព្រោះការពន្យល់របស់លោកម្ចាស់គ្រូឲ្យមកសាមញ្ញអាចស្ដាប់បានប៉ុន្តែដោយការចងចាំមិនបានល្អកូណាបាន ជ្រើសយកចំណុចខ្លះដែលត្រឹមវិស័យដែលចិត្តគិតបានមកពិចារណា ដោយផ្ដើម ពីការអប់រំចិត្តដោយទទួលស្គាល់ថាចិត្តនេះ ពិតជាមានល្បឿនខ្លាំងណាស់ មិនអាចកំណត់តាមតនឡើយអ្វីដែលត្រូវរំលឹករលឹកដឹង គឺសតិតាមដឹងនៅចិត្តបន្ទាប់កើតរលត់ដែលកំពុងប្រកាសតាមទ្វាទាំង6ណាមួយប៉ះផ្ទប់នឹងអារម្មណ៍មិនល្អដោយដាក់ចុះនៅមាននេះការប្រកាន់ហួងហែងហើយមកមេត្តាធម៌ហើយយកមេត្តាធម៌មកជំនួសវិញពិធីនេះសម្រាប់កូនណាជោគជ័យមានសេចក្តីសុខខ្លួនឯងផង និងអ្នកនៅជុំវិញផងជុំវិញខ្លួនផង។ បន្តមកទៀតករណាយកចំណេះដឹងខ្លះៗដែលបានមក ពីការព្យាយាមស្ដាប់មកពិចារណារវាងខណ្ឌអឺនិងជីវិតពិតជាស្មុគស្មាញកន្លងមក បាន ដឹងថាខណ្ឌទាំងនេះមិនអាចកែច្នៃបញ្ជាឲ្យគេចផុតពីអំណាចត្រៃលក្ខធម៌បានឡើយដោយឃើញច្បាស់នៅហេតុបច្ច័យទាំងនេះ ខ្ញុំកណាបានសម្រេចចិត្តកាត់ផ្ដាច់នៅច្រវាក់អតីតកាលគឺកាត់ផ្ដាច់ពីអាណានិគមពួកអមនុស្សដោយរើចេញនៅអាសនៈបាយសី9ថ្នាក់ចុះដែលកើតតែពីមិច្ឆាទិដ្ឋិរបស់ចិត្តជាហេតុហើយផ្សាយមេត្តាធម៌ឲ្យពួកគេវិញការកន្លងមក ដោយអវិជ្ជាគ្រប់សង្កត់បានគិតថារឿងនេះ ជារឿងត្រូវតែធ្វើ តែក្រោយពីបានយល់ព្រះធម៌មកទើបដឹងថានេះជារឿង នាំឲ្យខាតប្រយោជន៍ខាតពេលវេលាទៅវិញ នេះជាក្បាច់គុណដែលខ្ញុំកូណា បានទទួលពីលោកចាស់ទៀតការសិក្សាព្រះអភិធម្មកាត់បន្ថយឈួតបានច្រើន វាផ្ទុយពីទស្សនៈរបស់ចាស់ចាស់ចាស់បុរាណបន្ទាប់នេះកូណាសុំសួរតើគោលឬឬគោលរបស់អឺគោលដៅរបស់សមាធិ ផ្ដោតទៅលើធัวអ្វីជាចម្បង ហើយត្រូវលះកាត់ផ្ដាច់អ្វីខ្លះនឹងខុសគ្នាដូចម្ដេចទៅនឹងការបដិបត្តិតាមការស្ដាប់រៀនមួយទៀតសូមលោកចាស់បកចម្ងល់មួយទស្សនៈខ្លះនិយាយថា ព្រះសម្រេចនិព្វានត្រង់អស់រូបប៉ុន្តែលោកចាស់ធ្លាប់ពន្យល់ថាការបដាច់អស់នៅកិលេសឲ្យឆ្លងផុត ពីអំណាចនៃត្រៃលក្ខធម៌ទៅជានិព្វានដោយហេតុនេះសូមមេត្តាជួយបកផងរាល់ការសរសេរខាងលើខុសឆ្គងលើព្យញ្ញៈឬខ្លឹមសារអត្ថន័យយ៉ាងណាសូមលោកចាស់ផ្ដល់ឱវាទអប់រំបន្ថែមទៀតអរគុណព្រះសាធុនឹងជាង C ជាងធ្វើអីបងហ្នឹងហើយអឺ ទិសដៅនៃសមាធិហ្នឹងហើយបើយើងចែកដោយអន្លើអឺសិលគឺទិសដៅដើម្បីកំចាត់នៅកិលេសក្រុតក្រៀតអញ្ចឹងណាកិលេសក្រុតក្រៀតដូចជាការប្រព្រឹត្តកន្លងសិក្ខាបទ ផ្សេងផ្សេងហ្នឹងជា ស្នាដៃរបស់សិស្សរីឯសមាធិមានលក្ខណៈពិសេសក្នុងការគ្រប់សង្កត់កិលេសថ្នាក់កណ្ដាលដូចការខឹងក្រោតឬក៏ចិត្តកឆលលោភៈអី គ្រប់គ្រៀតគ្រប់គ្រៀតប៉ុន្តែថ្នាក់កណ្ដាលផ្លូវចិត្តហៅថាបរិយុទ្ធានកិលេស តែមិនមិនតន់ផ្ដាច់ទេមិនតន់ផ្ដាច់ទាំងអស់ហើយឲ្យវាស្ងប់ដល់ទៅបញ្ញាគឺមានប្រៀបទៅនឹងដាវកាត់ផ្ដាច់ឫសគល់របស់កិលេសទាំងឡាយឲ្យឈប់មានពូជតទៅទៀតនឹងចឹងក៏ប៉ុន្តែ យើងមិនអាចទៅញែកសិលសមាធិបញ្ញានឹងឲ្យដាច់ពីគ្នាបានទេ នឹងវាតែងតែនៅជាមួយគ្នាជានិច្ចគ្រាន់តែណា មានកម្លាំងខ្លាំងនៅពេលណាតែប៉ុណ្ណោះអញ្ចឹងណាតែកាលណាយើងជាប់នឹងទម្រង់យើងចែកសិលផ្សេងសមាធិផ្សេងបញ្ញាផ្សេងរហូតដល់យើងនិយាយថា ដើម្បីធ្វើសមាធិត្រូវទៅរក្សាសិលសិនអឺដើម្បីចម្រើនបញ្ញាត្រូវទៅចម្រើនសមាធិសិនអឺ ព្រោះសិលជាបច្ច័យនៃសមាធិសមាធិជាបច្ច័យនៃបញ្ញា យើងថាខ្លួនឯងពាក្យហ្នឹង ពាក្យពពុទ្ធត្រាស់ថាសិល ជាបច្ច័យនៃសមាធិឧបត្ថម្ភដល់សមាធិសមាធិឧបត្ថម្ភដល់បញ្ញាប៉ុន្តែពាក្យថាទៅធ្វើសិលសិនពពុទ្ធអត់ថាទេដើម្បីបញ្ញាកើតឡើងត្រូវ ទៅធ្វើសមាធិសិននោះក៏ពពុទ្ធអត់ថាដែរពីព្រោះអី សិលសមាធិបញ្ញា អាចកើតនៅក្នុងចិត្តបាទជាមួយគ្នាគ្រាន់តែអាមួយបច្ច័យដល់មួយរបៀបដូចដូចយើងដាក់ចក3អញ្ចឹងណាទល់គ្នាទៅវាមាន3អញ្ចឹងគឺនឹងនឹងអញ្ចឹងវាមានឧបការៈរៀងខ្លួនវាជួយគ្នាទៅវិញទៅមកហ្នឹងហើយដូចនៅក្នុងបដិច្ចសមុបាទជាដើម ដូចជាមួយបច្ច័យដល់មួយយើងចេះគិតថាអានេះកើតមួយហើយ បានអាមួយទៀតកើតឡើងអានោះយើងថាឧទាហរណ៍ដូចជាអឺមវិញ្ញាណបច្ចយានាមរូបੰវិញ្ញាណជាបច្ច័យឲ្យកើតនាមរូបឧទាហរណ៍ចឹងណាបើយើងយល់ថាកើតវិញ្ញាណសិនបានទៅកើតនាមរូបក្រោយយល់អត់ត្រូវទេ ជាសហជាតិធម៌មានន័យថាកើតព្រមគ្នាព្រមគ្នាហ្មងប៉ុន្តែអាណា ជាបច្ច័យរបស់អាណាតែប៉ុណ្្នឹងឯងណាដល់យល់ដល់សភាវៈហ្នឹងបានឈប់ប្រកែកគ្នារឿងខាងក្រៅហ្នឹងធ្វើនេះសិនធ្វើនោះសិនមើលទៅធัวហ្នឹងយើងអ្នកធ្វើ យើងអ្នករៀបចឹងណាថាធัวកើតពីបច្ច័យវាកើតវាឧបធម្មគ្នាវាចឹងណាអឺស្អីគេវិញ្ញាណដែលជាផលនៃសង្ខារ បើសង្ខារបច្ចយាវិញ្ញាណគណៈខុសគ្នាគណៈខុសគ្នាព្រោះអាមួយជាទូកម្មអាមួយជាទូវិបាកណាកើតគណៈខុសគ្នាប៉ុន្តែដល់វិញ្ញាណហ្នឹងគឺទូវិបាកกับបដិសន្ធិចិត្តហ្នឹងហើយទូវិញ្ញាណបានដល់ចិត្ត19ដែលធ្វើបដិសន្ធិកិច្ចហ្នឹង នឹងតួវិញ្ញាណដែលជាផលនៃសង្ខារប៉ុន្តែដោយសារមានអានឹងវាជាបច្ច័យនៃ នាមរូបថាកន្ទាញទាញឲ្យយល់ថាធរវិនិច្ឆ័យធរនោះវាទល់យល់ពីសភាវៈបើមិនយល់ពីសភាវៈយើងយើងអ្នករៀបហ่ะយើងរៀបថាអានេះកើតហើយបានអានោះកើតទៀតហើយយើងអានឹងទឹកថែរបស់យើងនេះតើនាមរូបនោះស្អីទៅយល់អាចោះអានាមរូបនោះស្អីគេ នាមរូបស្អីគេដែលកើតពីវិញ្ញាណជាបច្ច័យហ្នឹងថានាមរូបហ្នឹងគឺតួចេតសិកទាំងអស់ ដែលសម្ពយុទ្ធជាមួយនឹងទូចិត្តបដិសន្ធិនឹង ទូវិញ្ញាណនឹងចុះវាកើតពេលណាកើតមួយគ្នាសម្ពយុទ្ធមួយគ្នាទៀតហើយចុះតួអាតួតួរូបនាមរូបកន្លែងហ្នឹងតួកម្មជ្ជរូបដែលកើតតំណាលបដិសន្ធិចិត្តហ្នឹងស៊ីសហជាតធម៌ហ្មងតែអញ្ចឹងបានពាក្យពពុទ្ធយើងរៀនឲ្យយកមកអង្គុយគិតខ្លួនឯងមិនស្ដាប់ការបកស្រាយរបស់អ្នកពលត្រូវធម៌ហ្នឹង យើងបង្កើតទិដ្ឋិផ្សេងហ្នឹងហើយផ្សេងដោយរឿងសិលសមាធិបញ្ញាហ្នឹងហើយអ្នកយកទៅបកបកមិនត្រូវទេទៅនិយាយសិលផ្សេងសមាធិផ្សេង បញ្ញាផ្សេងហើយធ្វើពេលខុសគ្នា ពីណាទៅធ្វើវាបើធោះទាំងឡាយនឹងវាឧបការៈដល់គ្នាទៅវិញទៅមកខណៈអាណាវាមានកម្លាំងជាង ដូចជាព្រះអង្គសម្ដែងពីកម្លាំងនៃបុគ្គលមានសិលមាន សមាធិមានបញ្ញា ពីសិលខ្លាំងសមាធិខ្លាំងបញ្ញាខ្លាំងខ្លាំងទាំងអស់សិលសមាធិបញ្ញាខ្លាំងព្រះអង្គថាសោតានិងសកតិណាសោតានិងសកតិបរិបូរក្នុងសិល មានតែសិលត្រឹមតែសោតា គឺបរិបូរហ្មងអត់មានខ្វះកន្លះទៅជួននេះយ៉ាងណាក៏នៅខ្វះដែរបរិបូរដោយសិល តែចំពោះសមាធិនិងបញ្ញា នៅលំមមឯងមធ្យមណានៅមធ្យមមមហេតុអីបានថានៅលំមមវាអត់តន់គ្រប់អញ្ចឹងបាននៅមានរាគៈនៅមានស្រឡាញ់គ្នានៅមានកើតកូននេះហ្នឹងឃើញទេពូសមាធិវាអត់តន់ខ្លាំងឯងបើសមាធិខ្លាំងប្រក្រាបកាមរាគៈនឹងបាត់អញ្ចឹងបានលោកថាលមមនៅក្នុង សមាធិនិងបញ្ញា ដល់ទៅព្រះអនាគាបរិបូរដោយសិលហើយនឹងសមាធិអត់មានខ្វះសិលនិងសមាធិរបស់ព្រះអនាគាអត់ខ្វះពេញមកពេញបរិបូរមកព្រោះបរិយុទ្ធានកិលេសហ្នឹង ដែលទៅជានិវរណៈធ្ងន់ធ្ងន់ដូចជាកាមឆន្ទៈព្យាបាទៈប្រមាណហ្នឹងអាតួធ្វើឲ្យទៅជាកើតរាគៈឬក៏ឲ្យខឹងក្រោតអីហ្នឹងអត់មានទេមានទេសមាធិលោកគ្របបាត់ហើយដល់ទៅព្រះអរហន្តបរិបូរដោយសិលសមាធិបញ្ញាណែដល់និយាយចឹងយើងថាត្រូវធ្វើសិលសិនត្រូវធ្វើសមាធិថាអត់ ដូចយើងគិតចឹងទេណាសំបីសោតានឹងលោកជាព្រះអរិយបុគ្គលថ្នាក់សោតាផង អាសមាធិនៅលមមតាលោកទៅបកកើតវាមិនបើបច្ច័យវាមានត្រឹមលមមណាលោកទៅធ្វើឲ្យដល់កពូលមិនលោកអត់ទាំងមានសិទ្ធអីទៅធ្វើឲ្យសមាធិនឹងឡើងដល់កពូលផងហ្នឹងហ្នឹងសោតាផងណាអាសកតិក៏ចឹងដែរ អនាគាលោកលោកបានពេញតែត្រឹមសិលហើយនឹងសមាធិទេ បញ្ញាអត់តន់គ្រប់ទៀតអាហ្នឹងអនាគាផង បញ្ញាមិនតន់ឡើងដល់កពូលផង ព្រោះវានៅមានអកុសលខ្លះខ្លះនៅជាប់ភពជាប់អីខ្លះចឹងបានថាធោទាំងឡាយកើតពីបច្ច័យព្រោះតែពេលលើកមួយមួយមកអាណាវាប្រឆាំងអាណាអាណាប្រឆាំងអាណាចឹងក៏ពិតមែន ប៉ុន្តែมันខុសគ្នាអីពីក្រុមហ៊ុនមួយ មានជំនាញផ្សេងគ្នាប៉ុន្តែធ្វើការ ក្នុងថ្ងៃតែមួយ ក្នុងពេលតែមួយប៉ុន្តែវាមានជំនាញខុសគ្នាអញ្ចឹងបានចិត្តសឹកវាមានច្រើនជាមួយចិត្តហ្នឹងវាមានវាមានតួសិលផងតួសមាធិផងតួបញ្ញាផងនៅ ក្នុងចិត្តតែមួយហ្នឹងអញ្ចឹងណាសិលសមាធិបញ្ញាហ្នឹង វានៅតែជាមួយគ្នាហ្នឹងប៉ុន្តែខិនចិត្តខ្លះអត់មានបញ្ញាកើតជាមួយនៅជាមួយញាណវប្រយុទ្ធជាងតាហើយសំណួរចុងក្រោយសួរថាទស្សនៈខ្លះនិយាយថាព្រះសម្មាសម្ពុទ្ធសម្រេចនិព្វានអឺត្រង់អស់រូបហ្នឹងហើយ អាហ្នឹងជាមតិប៉ុន្តែធាតពិតនិព្វានមិនមែនប្រែថាអស់រូបទេហ្នឹងហើយនិព្វានមានឈ្មោះហៅផ្សេងទៀតថាដូចជានិរោធនិរោធសច្ចៈហ្នឹងនិព្វានហ្នឹងហើយអញ្ចឹងបុគ្គលមិនអាចពលត្រូវនិព្វានពេលស្លាប់ទេមានតែបុគ្គលអ្នករស់ទេដែលពលត្រូវនិព្វានអញ្ចឹងណា តែក្នុងទស្សនៈយើងគ្រប់គ្នា មកគិតនៅពៀនហ្នឹងស្លាប់ពួកយើងយើងប្រើពាក្យព្រះសម្មាសម្ពុទ្ធចូលអនុបាទិសេសនិព្វានសឧបាទអនុបាទិសេសនិព្វានណាពេលព្រះអង្គអស់ប្រជជនទៅណាអត់យើងយើងចូលនិព្វានយើងចូលនិព្វានយើងឲ្យតម្លៃនិព្វានពេលអស់អាយុមែនទេ មនុស្សតែស្លាប់ទៅនិព្វានអត់រួចទេបើឋានសួគ៌ឋានសុខអីស្លាប់សិន តែនិព្វានមិនអាចបុគ្គលស្លាប់ទៅដល់អាត្មាឧទាហរណ៍ស្លាប់លើកហើយថាដូចអឺទូកិលេសវាដូចជារោគនៅក្នុងខ្លួនរបស់យើងអញ្ចឹងនៅពេលយើងឈឺយើងទៅព្យាបាលព្យាបាលឲ្យជាដាច់ណាគណៈពេលជាដាច់មេរោគហ្នឹងដូចនិព្វានដែលប្រកាសឡើងអញ្ចឹងអញ្ចឹងពាក្យថាជាដាច់សម្រាប់តែមនុស្សរស់ទេណា ចុះបើវាជាអត់ដាច់ឯងវាស្លាប់ទៅឈ្មោះតាជាដាច់ដែរគេមហាតាជាដាច់ទេអាហ្នឹងស្លាប់ទៅទាំងរោគហ្នឹងដូចអ្នកកើតកូវីដចឹងបើសិនតែមិនស្លាប់ដោយសារកូវីដទេគេហៅតាជាហើយចុះបើកូវីដហ្នឹងវាមិនបាត់វានៅតែវ័យរហូតដល់គាត់ស្លាប់ទៅ គេហៅថាព្យាបាលមិនជានឹងអ្នកនោះគ្មានឱកាសព្យាបាលជាកូវីដហ្នឹងទេ ដូច្នេះនិយមន័យនៃពាក្យថាជាជាពេលណាជានៅពេលដែលមានជីវិតហើយរោគនឹងវាឈប់ឈឺយ៉ាងណាមិញការពលត្រូវនៅនៅពេលហ្នឹងមានន័យថាដល់ដោយបញ្ញាវាក្រៅពីធម្មជាតិបញ្ញាគ្មានអីទៅដល់នៅពេលហ្នឹងឯងអញ្ចឹងតួបញ្ញាហ្នឹងជាស្អីតួបញ្ញាជាចេតសិកតើតួចេតសិកវាកើតជាមួយនឹងស្អីវាកើតជាមួយនឹងចិត្តណាសម្បយុទ្ធជាមួយនឹងចិត្ត ក្រៅពីពួកអរូបព្រំចេញតើតួចិត្តដែលដល់ព្រះនិព្វាននឹងកើតឡើងបានវាទល់តែអាស្រ័យនឹងអីវាទល់តែអាស្រ័យនឹងវត្ថុវត្ថុជាទីអាស្រ័យនៃចិត្តនឹងគឺហតយវត្ថុតើតួហតយវត្ថុនោះជាតួវត្ថុរបស់អ្នកស្លាប់ឬក៏របស់អ្នករស់ថាតួហតយវត្ថុគឺជាកម្មជ្ជរូបទល់តែមានជីវិតទៅកើតឡើង